ក្រោយពីមើលរឿងនេះហើយខ្ញុំបានដឹងអំពីប្រវត្តិសាស្ត្រខ្មែរយើងក៏ដូចជារូបគំនូក៏ដូចជារូបចម្លាក់នៅលើប្រាង្គប្រាសាទក៏ដូចជាតំបន់ប្រវត្តិសាស្ត្រមួយចំនួនដែលយើងអាចធ្លាប់ដឹងពីមុនខ្ញុំចាប់អារម្មណ៍កន្លែងព្រះអង្គព្រះបាកានណាខ្ញុំអត់ដឹងថាភាពយន្តរបស់ខ្មែរយើងវា អូយ it's so cool ស្រឡាញ់មែនតើចង់ហើយដល់ពេលក៏វិញ្ញាណ និយាយរំទៅស្រឡាញ់ឈុតខ្មោចជាងគេដោយសារគាត់ញុំច្រើនជាងគេតែគួរខ្លាចគឺរឿងនេះគឺខ្ញុំអាចនិយាយថាល្អមើលខ្លាំងហើយមើលឲ្យអត់ស្ដាយលុយមែនវាប្លែកពីរឿងដតៃដែលខ្ញុំធ្លាប់មើលពីមុនមកហើយគិតថានេះគឺជារឿងដែលកូនខ្មែរអាចធ្វើបានហើយខ្ញុំសង្ឃឹមថានឹងមានអ្នកគាត់មកជួយគ្រប់គ្រងមើលរឿងនេះបន្តទៀតនិយាយទៅមើលទៅជក់ហ្មងបងអត់ចង់ឲ្យចប់ទេរឿងហ្នឹងហ៎ភាកច្រើនខ្ញុំបិទភ្នែកហ៊ានមើលនេះខ្លាចខ្លាំងហ្មងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ ខ្ញុំ impress ដោយសារតែអ្វីដែលមើលនៅក្នុងរឿងហ្នឹងគឺយើងមើលឃើញពី តាក់ទងជាមួយនឹង ជំនឿហើយវា mix ជាមួយនឹង scientific ដែលយើងជារឿងមួយដែលយើងអាចបកស្រាយក៏ដូចជាយើងអាច explain បានចឹងណាហើយសម្បីតែលើនឹងក៏ខ្ញុំកំពុងតែខ្លាចដែរ graphic design គឺល្អមែនតើហើយកន្លែងឡងមួយមួយ គឺញាក់សាច់គឺខ្ញុំចង់រកកន្លែងក្បាច់គុណតាក់ទាញផុតគឺកន្លែងដោះបៃជើងមិនបាយរឿងនេះគឺខ្ញុំ rate ឲ្យ9លើ10 9កន្លះលើ10 ខ្ញុំឲ្យ10លើ10ហ្មងសម្រាប់ការរ៉េតវិញគឺខ្ញុំឲ្យ10លើ10បើខ្ញុំរ៉េតគឺ9លើ10ហើយខ្ញុំឲ្យបន្ទុកអ100លើ100មិនមែន10ថាមក10ទេកំណើតអរូកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត